ធម្មជាតិស្រស់បំប្រងលើដែននេះមានអង្គរដាំវិញ្ញាណរួមបណ្ដូលងាយទៅមើលសិល្បៈខ្លាយដាប់ឆ្លាក់ចុះបេះដូងនៃប្រាំងប្រាក់ជួអណ្ដែតក្នុងនគរជីវៈអាចចៅអបលាក់អញមិនខ្វក់កុំប្រឡាក់កុំមកដាក់កុំមកតែងកុំមកហៅ Hey yo please do not touch my soul Wow wow we so sensitive Yo yo we do not fuck my soul bro wow we so sensitive សុព្រះដៃពីទៅដល់មឹករួមជាតិជានេះជាក្រៅនៅតែខ្មែរមួយជាតិបលឹងរបស់យើងក៏មកគេបៀនបៀតពេលក្បោតម្រាមុននឹងគេក៏សង្គៀបពួកយើងមានសារធាតុជាកូនខ្មែរមិនថាអ្នកក្រុងឬក៏អ្នកស្រែពួកយើងមានជាជាប់ខ្មែរតែមួយគេមរតកត្រកាយើងលើកស្ទួយនេះជាតន្ត្រីសម្រាប់អ្នកស្នេហាជាតិគោរពស្រឡាញ់ទៅបីពួកយើងឆ្ងាយឃ្លានពួកដែលគ្នាទូរស័ព្ទខ្ពស់ឬក៏ទៀបព្រោះពួកយើងធ្វើតែជាជាប់ជាសាច់ញាតិរើ លឺប៉ុនក៏ប៉ុន្តែវាលុកវាយកជើងឯងក៏ខ្មៅយើងសំរុក Hey Joe please do not touch my soul Wow wow we so sensitive Joe Joe please do not fuck my soul ដាច់ទល់សងចង់វែងឲ្យកាត់ចង់ធំឲ្យចាំងជាដៅលេចាំកន្លងហាអើយអន្ត្រីធ្វើបងលើដីឲ្យស្ដាច់ដំរីបងលើចង់ឈើបើលួងចិញ្ចឹមក្រពើសត្វក្រពើច្បាស់បងលើមេឃឈើកោងកងលើឈើកាំងអរិយជន់ផាងថងកបោរហែកថាដាំមិនដុះហីពុងមិនបែកហីហែកមិនដាច់ត្រឹមសាច់មកធ្លាក់សំខ្មែរ ជ័យខ្មែរយើងអ្នកថៃខ្មែរអ្នកជ័យជ័យជ័យបារាគូឲ្យជោគជ័យយើងជ័យជ័យជ័យសុកាត់ជាណាណាលីតែជ័យជ័យជ័យចំហាយនៃក្រុមតាបឲ្យជ័យ so sensitive. Joe, Joe, we do not fuck my soul, bro, bro, we so sensitive.